អូខេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីមត្រីហ្នឹងហើយស្វាគមន៍កាន់ Channel HNTRE សាជាថ្មីម្ដងទៀតអឺវីដេអូនេះគឺខ្ញុំនឹងប្រម៉ូទទៅដល់អ្នកដែលបាន comment នៅខាងក្រោមវីដេអូរបស់ខ្ញុំកាលពីវីដេអូដែលខ្ញុំចេញ AP 1ហ្នឹងហ្នឹងហើយអូខេលក្ខខណ្ឌដែលខ្ញុំឲ្យបានលក្ខខណ្ឌដែលសំទុះលក្ខខណ្ឌដែលខ្ញុំឲ្យតម្រូវធ្វើនោះគឺ ឲ្យបងប្អូនទាំងអស់គ្នាហ្នឹង comment post tag ដាក់ឈ្មោះខ្ញុំហ្នឹងហើយខាងក្រោម comment ហើយទៅក៏ជាអឺកសិនអធិស្ឋ័យដល់អ្នកដែលអត់បាន comment host tag ដាក់ឈ្មោះអញ្ចឹងណាព្រោះគាត់បានធ្វើតាមលក្ខខណ្ឌដែលខ្ញុំបានដាក់ឲ្យអញ្ចឹងខ្ញុំសូមអភ័យទោសផងបាទអញ្ចឹងអឺថ្ងៃនេះគឺខ្ញុំប្រម៉ូទទៅឲ្យ pro មាន2នាក់ណា គឺថ្ងៃហ្នឹងប្រមូលពីអ្នកអញ្ចឹងនៅក្នុងវីដេអូហ្នឹងមិនមែនថាអឺប្រមូលតែពីរអ្នកហ្នឹងចប់ទេគឺខ្ញុំមានឃើញ comment ប្រហែលគឺខ្ញុំប្រមូលដល់ប៉ុណ្ណឹងប៉ុន្តែវីដេអូទី1នេះគឺខ្ញុំសូមប្រមូលដល់គាត់មុនគេពីរអ្នកមុនគេអញ្ចឹងទៅហើយចាំវីដេអូបន្តទៀតនឹងខ្ញុំប្រមូលពីពីរអ្នកបន្តបន្តទៀតអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់និងអធិស្ឋានដល់ខ្ញុំផងបាទអឺតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងអាច ជួយជួយជួយចុច subscribe គាត់មួយទៅ គឺទី1គឺបាទទី1គឺខ្ញុំសូមប្រម៉ូទទៅឲ្យឈ្មោះអឺសុធាយ៉ាហ្នឹងឯងសុធាយ៉ាក៏ like boss ហើយ hashtag ឈ្មោះខ្ញុំអរគុណច្រើនហើយចូលទៅ profile របស់គាត់ទៅអ្នកទាំងគ្នា អឺសូមវាយនៅក្នុង YouTube ណាធ្វើតាមលក្ខខណ្ឌងាយងាយអឺទី1ខ្ញុំតម្រូវឲ្យអ្នកទាំងអស់គ្នាចូលទៅ like មិនតាន់អា like វីដេអូឬក៏ subscribe ហើយអ្នកទាំងអស់គ្នាអាចចូលទៅវីដេអូទី1របស់ខ្ញុំនឹងក៏បានឬក៏អាចអ្នកទាំងអស់គ្នាវាយទៅតាមឈ្មោះនៅក្នុង YouTube របស់របស់ខ្ញុំក៏បានដែរដាក់នៅលើ screen ហ្នឹងហ្នឹងហើយដាក់លើ screen ឈ្មោះគាត់សុធាយា បាទវាយតាមនឹងមកហើយត្រូវមើលវីដេអូគាត់អត់បានយ៉ាងហើយណាក៏បានមួយចប់វីដេអូទី1ឬក៏5នាទីឡើងទៅហើយចាំ like អឺវីដេអូរបស់គាត់ឬក៏ subscribe channel របស់គាត់ហើយ comment ទៅហើយអ្នកទាំងអស់គ្នាកុំ comment ថា sub for sub ឬក៏ subscribe វិញឬក៏ជាវវិញអ្នកទាំងអស់គ្នាប្រាប់គាត់ទៅថាអឺ តែខ្ញុំ comment ថាសងវិញទេ comment សរសើរគាត់ល្អអីចឹងណាឆានែលគាត់គឺលយលយអគាត់ថាឆានែលគាត់គឺល្អហើយគាត់បង្កើតពីចម្រៀងហើយនឹងវីដេអូ action អីផ្លែកផ្លែកអីខ្លះខ្ញុំមើលទៅឃើញ channel គាត់គឺល្អហើយហើយហើយ view ក៏ច្រើនដែរអញ្ចឹងមួយខែគាត់អាចយកបាន2 300 view អញ្ចឹងណាហ្នឹងហើយខ្ញុំ value ខ្លះ 2k ជា k ជាបាទខែអ 2k នេះគឺ3ខែដែរ3ខែអញ្ចឹងវីដេអូគាត់ 2.2k ឥឡូវខ្ញុំមើលនៅកន្លែង about របស់គាត់បាទនេះអំពី YouTube channel របស់គាត់ចឹង view គាត់អឺបាន19919 view ហើយចឹងអ្នកទាំងអស់គ្នាអាចជួយគាត់ទៅ បាទជួយ subscribe គាត់ម្នាក់មួយហើយខ្ញុំអត់តន់ subscribe ឲ្យអ្នកទាំងអស់គ្នាមើលឥឡូវទេព្រោះខ្ញុំអត់តន់បានមើលវីដេអូគាត់ដូចគ្នាអញ្ចឹងខ្ញុំនឹងចូលមើលវីដេអូរបស់គាត់នៅពេលដែលខ្ញុំបិទហ្នឹងហើយមើលហើយខ្ញុំនឹង subscribe ឲ្យគាត់មួយហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចុច subscribe ឲ្យគាត់មួយដែរហើយចុច like វីដេអូរបស់គាត់មួយ comment ខាងក្រោមវីដេអូរបស់គាត់ទៅ នឹងហើយកាលណាដែលចំនួន subscribe ច្រើន view គាត់ like ច្រើនអត់មានដកអត់មានអីទេនឹងគឺខ្ញុំមានទឹកចិត្តនឹងប្រម៉ូទឲ្យបងប្អូនបន្តទៀតព្រោះ YouTube ឥឡូវគឺវាតឹងតែងមែនតើដោយសារតាច្បាប់ថ្មី ដោយគេដាក់ robot ឲ្យចាប់យកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគ្រាន់តែចូលហើយ subscribe like វីដេអូរបស់គាត់ហើយចេញមកវិញគឺវា spam channel របស់បងប្អូនហើយ មិនថា channel របស់គាត់អ្នកអឺធ្វើឬក៏បងប្អូនអ្នក subscribe ទេ គឺចូលទៅហើយ like អីរួច subscribe ទៅរួចចេញមកវិញគឺអាច spam គឺគាត់អាចនឹងបាត់បង់ subscriber ឬក៏បាត់បង់ម៉ោងអីចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវជួយគាត់ដើម្បីឲ្យគាត់ បានជោគជ័យបងប្អូនក៏បានជោគជ័យទាំងអស់គ្នាតើយើងចេះជួយគ្នាទៅវិញទៅមក ចឹងបើសិនជាចង់ជួបគេនៅក្នុង YouTube តើតែបងប្អូនទាំងអស់គ្នាត្រូវតែប្រឹងតស៊ូព្យាយាមនៅកំបោះបងលុទោះបីជាអ្នកទាំងអស់គ្នាអត់មាន content ថ្មីឬក៏អាចលក្ខណៈថាគិតងាយងាយឬក៏និយាយអីមួយខ្លីៗក៏បានផុសនៅក្នុង YouTube តែកុំឲ្យពាក់ព័ន្ធទៅនឹងការយករបស់គេមកផុសអញ្ចឹងនេះគឺជា content ថ្មី ហើយក៏និយាយអំពី content ដែរតកតងទៅនឹងនយោបាយអូខេអ្នកទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះអ្នកទាំងអស់គ្នានឹងយល់ខ្លះខ្លះហើយហើយចំពោះដែលអ្នកដែលមិនទាន់យល់ទេអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំនឹងតែម្ដងទៅបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរកាន់តែវែងកាន់តែវែងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចអឺទៅជាអឺ ទៅជួយគាត់មួយទៀតទៅគឺឥឡូវខ្ញុំសុំបែកតិចសិនបាទ channel អូ the last loy idol អឺជាស្រ័យណាព្រោះវីដេអូខ្ញុំពួកគាត់អត់បាន comment hashtag ទេលេនលេនអស់ sister ហ្នឹងហើយអឺ សុជាតិ official អូ sorry bro ឥឡូវខ្ញុំសូមមើល comment គាត់តិចណាព្រោះ comment គាត់អឺគាត់ហ្នឹងហើយដាក់គាត់សុំពេញលក្ខខណ្ឌតែគាត់ reply របស់ខ្ញុំអញ្ចឹងតើអត់អីទេឥឡូវជួយ subscribe គាត់ម្នាក់មួយចុចសញ្ញាកណ្ដឹងទៅជួយទៅមើល channel របស់គាត់ទៅបាទ channel របស់គាត់ គឺគាត់បង្កើតពីអីអចម្រៀងបាទចម្រៀង remix បាទអត់អីទេជួយមើលចម្រៀងគាត់1 2 3បូ3 4បត់អីចឹងទៅស្ដាប់ជាការកំសាន្តលេងណាចាក់បាសលេងទៅហើយជួយ subscribe គាត់ម្នាក់មួយទៅឥឡូវខ្ញុំសូមចាក់បត់គាត់ឲ្យស្ដាប់ពីនេះ ហ្នឹងហើយអ្នកទាំងគ្នាឥឡូវយើងកុំឲ្យខាតពេលវេលាកាន់តែវែងឆ្ងាយអញ្ចឹងវីដេអូនេះខ្ញុំអាចសូមបញ្ចប់ត្រឹម10នាទីទេព្រោះអត់ចង់ឲ្យបងប្អូនមើលវាវែងឬក៏យូរឬក៏ច្រើនដងដដែលដដែលអញ្ចឹងអឺគឺខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងហើយសង្ឃឹមថាវីដេអូនេះនឹងយល់ទាំងអស់គ្នាបងប្អូននឹងជួយគាត់ហើយដូចក៏ជួយដូចក៏ដូចជាជួយខ្ញុំដូចគ្នា ចឹងបើចង់ជោគជ័យនៅក្នុង YouTube តោះតែយើងចេះជួយគ្នាទៅវិញទៅមកចឹងមិនមែនថាយើងមើលហើយយើងអឺយើងយើងយើងនេះណាតែគណៈថាធ្វើឲ្យតែរួចពីដៃណាតែធ្វើធ្វើឲ្យអស់ពីចិត្តរបស់យើងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថានៅវីដេអូបន្តទៀតបងប្អូននឹងជួយគាត់ដូចគ្នាអូខេអញ្ចឹងខ្ញុំសូមបិទធំនេះអូខេបាយបាយ